ថ្ងៃនេះខ្ញុំមានរឿងប្រាប់គឺចាប់ពីថ្ងៃនេះតទៅយើងត្រូវធ្វើការឲ្យលើកំណត់1គុណនឹង2ព្រោះអីកូវីដវាពងអាផ្ទុះហើយការសង់សង់គេត្រូវការអីវ៉ាន់បន្ទាន់ខ្លាចទីទៀតវាផ្ទុះខ្លាំងនេះគេត្រូវផ្អាកការងារចឹងហើយបើសិនជាមានកម្មករណាខ្ជិលឬក៏បាក់កម្លាំងធ្វើការកើតខ្ញុំនឹងកាត់ប្រាក់ខែតាមនឹងមិនអ្នកទាំងអស់គ្នាយល់ទេចាតកែ នេះនេះនេះនេះបងមានមានអាការៈអញ្ចឹងសង្ស័យជំងឺកូវីដដឹងមានអាការៈបកាច់បកាច់ហេតិចជំងឺកូវីដមាននៅអញ្ចឹងយើងកំណត់ចិត្តវោវោឆ្លងពេញមកឃ្លាំងណាយើងធ្វើម៉េចអត់អូនមានកើតអីមែនហ៎ អើយបងមេកាខ្ញុំក៏អត់ដឹងដែរប៉ុន្តែអើយគាត់ប្រហែលជាកូវីដដែរគាត់ធ្វើការសុកសុកឥឡូវគាត់ប្រកាច់ដេកស្លាប់ឈឹងអញ្ចឹងអើយបងបងមេកាអញ្ចឹងយើងឆ្លងកូវីដពេញហ្នឹងអញ្ចឹងហ៎ ពាងភ្នៀវឲ្យបងប្អូនជនរួមជាតិទាំងអស់មានការធ្វើការប្រុងប្រយ័ត្នស្ដីពីការរីករាលដាលនៃជំងឺ Covid-19 ដែលកំ ថ្ងៃហ្នឹងរងចាំតែថ្ងៃស្លាប់ដោយសារកូវីដទេនេះបើគេឲ្យរក្សាកម្រាលពីគ្នាអូតែយើងមកធ្វើការជុំក្បាលគ្នាបែបនេះអើយច្បាស់ជាកិច្ចបំផុតទេហើយកូវីដហើយកូវីដហេតុអីកុំមកកើតនៅផ្ទះខ្ញុំទៅវិញមិនក៏កើតទៅផ្ទះផ្សេងផ្សេងទេនោះរងថ្ងៃខ្ញុំខំលីកដែកលីកអត់ស្មាខ្ញុំវាចង់ទៅបាត់ទៅហើយនេះណែ កុំបន្ទោសកូវីដជំងឺវាគ្មានភ្នែកទេតែពួកយើងមានភ្នែកហើយតែធ្វើអីមិនកើតដោយសារអីដោយសារពួកយើងទាំងអស់គ្នាត្រូវការលុយអញ្ចឹងគេបដុំក្បាលគ្នាធ្វើការទាំងភ័យទាំងខ្លាចហ្នឹងទៅចុះកាលណាបានមេយើងសម្រាប់ទេនេះបើមើលព័ត៌មានវាឆ្លងម្លឹងម្លឹងអើយមិនហ៊ានគិតទេបើក្នុងឃ្លាំងយើងកើតតែម្នាក់ពួកយើងអត់ដឹងមិនម៉ាទេនេះអើយបង មិនមកមិនមកវាសវាសនារបស់យើងឯងឥឡូវធ្វើម៉េចបើយើងគ្រប់គ្នាកើតមកគឺជាកូនអ្នកក្រហើយបើសិនជាយើងអត់ខំប្រឹងធ្វើការងាររស់ស៊ីទាំងកោវាទេវិធីម្យ៉ាងមានយើងដាច់ពោះស្លាប់ទេមិនចឹងហ៎តែវាគ្រាន់បើជាងស្លាប់ដោយសារកូវីដដែរតែបើយើងកើតកូវីដគ្រួសារយើងកូនចៅយើងអាចនឹងឆ្លងពីយើងដែរយើងមកធ្វើការរកលុយដល់គ្រួសារយើងតែបើយើងនាំទុកឲ្យគ្រួសារវិញហ៎បាក់ជាខាត់ទាំងចុងខាត់ទាំងដើមហីណែឥឡូវឲ្យយើងធ្វើម៉េច បើមិនមិនព្រមឲ្យយើងឈប់ផងហ្នឹងអញ្ចឹងពួកយើងទាំងអស់គ្នាចេះធំធំធ្វើទៅមិនដឹង ថាឆ្លងផុតឆ្នាំក្រោយអត់ទេនេះម៉ាក់ម៉ាក់ដឹងអីយូអើយច្បាស់ជាមិនរស់ទេហើយយើងទាំងអស់គ្នានៅក្នុងឃ្លាំងក៏គិតមិនផុតដែរអ្នកដែលគិតផុតមានតែអាមេតែដេកស៊ីនៅក្នុងផ្ទះតែឯងហើយគាត់ខ្លួនជាមេចេះខ្លាចជំងឺហើយជាគិតថាពួកយើងមិនចេះខ្លាចជំងឺទេអើនិយាយត្រូវនិយាយចឹងត្រូវគាត់ឆ្ងល់មេអត់មានចេះមើលកូនចៅអី បងស្រីនៅផ្ដុំក្បាលគ្នានិយាយនឹងអត់ប្រយោជន៍ហ្នឹងឯងត្រូវដឹងថាពាក្យខ្លះគួរនិយាយពាក្យខ្លះមិនគួរនិយាយហើយមើលការងារនៅកចោលមកក្រោយមកគិតនាំគ្នាធ្វើទេមែនហើយហេងក្រសួងគេបានប្រកាសក្តែងក្តែតែឲ្យចេះការពារខ្លួនហក់យកម៉ាស់ម្នាក់មួយទៅពាក់យកទៅពាក់ការពារឲ្យបានគ្រប់គ្រប់គ្នាទៅណាក្រែងលោស្លាប់មិនបានបើកប្រាក់ខែនៅខែនេះទេបងគេឲ្យកំលៀតពីគ្នាហើយបងឯងពាក់អត់ពាក់ម៉ាស់ឈរចិត្តខ្ញុំហ្នឹង ហើយថ្ងៃក្រោយកុំឲ្យខ្ញុំលឺថានិយាយដើមពីមេទៀតព្រោះថាបែបនេះគេហៅថាគ្មានសុជីវធម៌ឬគ្មានវិជ្ជាជីវៈការងារនៅក្នុងខ្លួនបានហើយអរគុណណាណែសុកចិត្តឲ្យពួកយើងធ្វើការពាក្យម៉ាស់អត់ឲ្យពួកយើងឈប់សម្រាកនៅផ្ទះទេគាត់ថាពួកយើងនឹងសួរដេកទេឆ្លងមែនមែនហ្នឹងខ្ញុំយកម៉ាស់មកឲ្យគេពាក់ដល់ខ្លួនឯង មកឲ្យគេពាក់ព្រមពាក់ម៉ាស់ដែរបើឆ្លងកិច្ចផុតហីចាប់ហ្មងតោះយើងធ្វើការរៀងខ្លួនតោះហប់ហ្នឹងតោះបែកគ្នាធ្វើការបែកធ្វើការទៅបែកមុនណាចាំតាមគ្នាស្អី ហនមិនហើយមិនហើយបានធូបឡើងនៅខ្ញុំខ្ញុំខ្ញុំអីទេបែរជាខ្ញុំថាបបខ្ញុំពាក់ម៉ាយហួយខ្ញុំកាត់ហឺតអូខ្ញុំថាធូរណាអាចជិះមកប្រមាថឲ្យមើលទៅហើយហនមានជំងឺហឺតទៀតបើយើងធ្វើការសពថ្ងៃពាក់ម៉ាបែបនេះបាក់ជាយ៉ាប់មិនខានទេ ហើយណែមិនអោយគ្នាពាកម៉ាស់មិនបានម៉ាស់ហ្នឹងហើយការពាកជំងឺកូវីដកុំអីមិនដឹងយ៉ាងណាយ៉ាងណីទេណាហត់ទេហត់ឯងក៏ជំងឺហត់ហើយមកត្រង់នឹងជំងឺកូវីដទៀតនេះណែណែឯងគិតទៅសុំតកែសម្រាប់តិចទៅតែគិតដល់យើងអឺពិតមែនហើយតកែស្អីមេស្អីបើកូនចៅឈឺចិត្តស្លាប់បែបនេះមិនឃើញអោយក្បាលមើលកូនចៅផងនេះឬមេសម័យកូវីដហ៎ខ្ញុំកុំរសារទៅលុយទេកុំអីខ្ញុំមិនមកធ្វើការទាំងកូវីដបែបនេះទេណែមេសម័យនេះមេណាក៏ដូចមេណាដែរ ចាំតែគេសង្កត់កូនចៅឯងគ្មានក្តីអាណិតអាសូរដល់កូនចៅមិនតិចសោះហ្មងឯងណែខំធ្វើការទាំងកូវីដនេះមើលទៅកម្លាំងយើងឈាមយើងផៃឆ្ងាញ់ខ្លាំងណាស់មើលទៅអើយសំបីមេមុនក៏វាឆ្លាញ់កូនទៀតដែរនេះមេការមេការមនុស្សមិនបានជាគេមានគិតដល់យើងសោះអញ្ចឹងបើមកម៉ាក់ហ្នឹងវាជាស្លាប់មិនខានេះប្រហែលជាគេគិតថាពួកយើង មកក្រាស់ស្បែកកាមអីមិនចេះឆ្លងជំងឺកូវីដទេខ្ញុំខ្ញុំអត់អីទេ តែខ្ញុំសារៈតិចទៅខ្ញុំលែងអីហើយហើយថ្ងៃនេះថែម៉ោងច្រើនណាពួកបងទាំងអស់គ្នាបបែកគ្នាធ្វើការទៅ តែបន្តិចទៀតមេការស្រីមកបងឯងឲ្យឡាយតែមើលខ្ញុំណាយើងទាំងអស់គ្នាប្រកាសជាត្រូវមាត់ដូចព្រឹកមិញហើយខ្ញុំហត់ហឺតតែខ្ញុំសម្រាប់តិចទៅខ្ញុំលែងអីហើយខ្ញុំធូរហើយ chân to to to chân Này Ngày này á, không miên hưởng phẹp Cứ chấp thì ngày đi tới đấy យើងត្រូវធ្វើការឲ្យលើកំណត់1គុណនឹង2ព្រោះឯកូវីដវាពងអាផ្ទុះហើយការសង់សង់គេត្រូវការអីវ៉ាន់បន្ទាន់ខ្លាចតិចទៀតវាផ្ទុះខ្លាំងនេះគេត្រូវផ្អាកការងារចឹងហើយបើសិនជាមានកម្មករណាខ្ជិលឬក៏បាក់កម្លាំងធ្វើការកើតខ្ញុំនឹងកាត់ប្រាក់ខែតាមនឹងមកអ្នកទាំងអស់គ្នាយល់ទេចាតកែអឺបុផាចាំមើលជួយមើលការខុសត្រូវជំនួសខ្ញុំផង ចាមេចាបើមានអ្នកណាខ្ជិលអីឯកាប្រាប់ខ្ញុំណាចាចាមេចាចង់និយាយថាចេះថ្ងៃឆ្ងល់អត់គេជួច្បល់រឿងកូវីដសឹងអីហ្នឹងហើយឥឡូវតកែមកប្រាប់ឲ្យធ្វើការសាគុណពីរហើយគម្រាមកាត់លុយទៀតខ្ញុំយល់ដែរ យល់ទេនេះតាប្រាក់ខែអាំងអីអាំងតាប្រាក់ខែអឺតាមបាយគ្នាធ្វើការមកត្រូវមាត់ទៀតគ្រាមក្រោះទៀតណាគ្រាមក្រោះហ្នឹងមកទៀតហើយនេះការងារគុណ2គុណ3ហើយមហូបអាហារដូចអត់មានគុណសោះហើយយើងបន្ទោសណាគេក៏អត់បានដែរមានតែបន្ទោសកូវីដទេដែលតម្រូវឲ្យយើងចេះសន្សំចៃ ហើយគិតទៅជីវិតគឺវាអញ្ចឹងជាមេគេទោះជាមានរឿងអ្វីគួរខ្លាចក៏ដោយក៏គេមើលទៅមានសេចក្តីសុខធម្មតាដែរកុំថាឡើយកូវីដទោះបីមានរលំភ្នំមលាយក៏គេធម្មតាជាមួយគ្រួសារគេដែរនោះហើយអត់ដូចពួកយើងសោះណាខំសំលេចសំកើតខំប្រឹងប្រែងធ្វើការ ដើម្បីតែកុំផ្ទះណែឆ្ងល់មេយើងដូចមេគេអត់ណា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 នេះប្រហែលជាមេគេគិតមិនដល់ដូចជាមេយើងទេនេះអត់គិតអីគឺគិតខ្លាចខាតហ្នឹងអើមេហ្នឹងបើសិនជាមេយើងឲ្យពួកយើងសម្រាប់ទាំងអស់គ្នាគាត់ប្រកាសជាខាតពួកគាត់អត់មានដៃទាំងអស់នឹងនាំចេញហើយគាត់ទៅមានលុយឯណានាំប្រពន្ធគាត់ហូបអីទាំងថ្ងៃមិនអញ្ចឹងហ៎អើយបងអើយទ្រាំហូបទៅទ្រាំធ្វើទៅធ្វើម៉េច យើងគ្មានវាសនាបានធ្វើការជាមួយមេល្អល្អដូចគេណាគឺយើងប៉ះតែមេដែលយកពួកកម្មករយើងធ្វើជាផ្ទាំងស៊ីតសម្រាប់ការពារកូវីដខ្លួនឯងហ្នឹងហើយគ្រាមខ្លះក៏យើងហូបដែរដើម្បីមានកម្លាំងតតាំងជាមួយមេហ្នឹងតោះហូបដែរយើងហូបហូបឲ្យរស់រស់តោះ មានមានអាការៈអញ្ចឹងសង្ស័យជំងឺ Covid ដឹងមានអាការៈបកាច់បកាច់ហេតិចជំងឺ Covid មាននៅអញ្ចឹងយើងកំណត់ចិត្តវោវោឆ្លងពេញមកឃ្លាំងណាយើងធ្វើម៉េចអត់ ចាំចាំតិចណាអាឡូខាសរួបបន្ទាន់មែនហ្នឹងឥឡូវនៅឃ្លាំងខ្ញុំមានមនុស្សធ្វើការសរួបបន្ទាន់ណាហ្នឹងខ្ញុំផ្ញើអាស័យឋានឲ្យណាណែឆាប់ឆាប់ឆាប់ឆាប់នាំគ្នាសរួបអារម្មណ៍ហើយនៅឲ្យឆ្នៃពីមានតិចលឺហ៎ពាក់ពាក់មកស្រួលណាកុំលៀកកុំលៀកកុំលៀកកុំលៀកអូមិនម៉ែណា ពួកឯងមានសិទ្ធអីឲ្យខ្ញុំបិទឃ្លាំងហ្នឹងហ่ะណាកុំមកនាំបញ្ហាឲ្យខ្ញុំហ่ะហើយរឿងកូវីដហ្នឹងខ្ញុំចេះចាត់ការហើយរឿងដែលប្រឈមហ่ะពួកឯងមិនបាច់ចេះគិតជំនួសខ្ញុំទេចុះតកែឯងមិនឃើញមកមានសមអញទេហ่ะអាមានស្អីហ่ะខែងដឹងទាំងអស់គ្នាទេតើថាអាមានវិពលចំណៃកុំមកយកលេសនេះលេសនោះដើម្បីសុំឈប់ធ្វើការហើយចង់បោកប្រាក់ខែតែទេខ្ញុំអត់ចូលចិត្តទេពួកអាខ្នងវែងហ្នឹងហើយចុះតកែអាចផាត់ជំងឺកូវីដទេពួកខ្ញុំកម្មករខ្លាចទេ ឬមកតកែចង់ស្រួលតែឯងចុះតែខ្លាចស្អីហ៎ខែខ្ញុំឲ្យគេយកមកតែឲ្យពាក់គ្រប់គ្នាឯតែខ្ញុំអត់ចូលចិត្តទេណាមនុស្សមួយអួយអញ្ចឹងតកែចុះខណ្ឌបិទឃ្លាំងសិនហ្នឹងម៉េចចាំស្ងប់កូវីដចាំហៅកម្មករមកធ្វើវិញមកមានតែខាតអីប្រហែលគឺបានហើយបានហើយព្យាយាមធ្វើការនឹងសិនទៅព្រោះថានៅនឹងក៏មិនទាន់មានអ្នកឆ្លងដែរហើយនេះបើចង់ធ្វើការមកមិនចង់ដីស៊ីមែនហ៎មេកាពេលនេះមិនទាន់ឆ្លងមិនប្រកាសថាពេលក្រោយអត់ឆ្លងណា ហើយអ្នកធ្វើការទៅនេះមិនដឹងថាមកពីណាពីណាខ្លះផងហ្នឹងសំខាន់ធ្វើការដកដង្ហើមនៅកន្លែងតែមួយទៀតទោះជាយ៉ាងណាក៏ដោយខ្ញុំអត់បត់ទេឃ្លាំងហ្នឹងបើចង់បត់ណាលូត្រាអ្នកទាំងអស់គ្នាណាឆ្លងកូវីដទាំងអស់គ្នាហើយឆ្លងតែខ្ញុំដែរហើយបើអ្នកណាចង់ឈប់ក៏ឈប់ចុះលុយប្រាក់ខែនិងលុយថែមកគឺខ្ញុំអត់បើកឲ្យទេព្រោះអីអ្នកឯងឈប់មុនកិច្ចសន្យាតកែឯងមិនគិតថាតកែឯងធ្វើអញ្ចឹង វាគៀបសង្កត់កម្មកោហេតុពេកទេហ៎មែនហើយដើម្បីជំនឿខ្លួនឯងទាញនេះដល់តែមកធ្វើជារនាំងការពារកូវីដខ្ញុំអស់ជំនឿលើតកែងហើយបានហើយបានហើយឆាប់នឹងធ្វើការទៅនេះខាត់ការងារចាំមកព្រឹកឯណាទៅឆាប់នឹងទៅទៅទៅតោះពុយយើង ក៏មានបញ្ហាប៉ុណ្ណឹងហ្នឹងវាថាជារឿងទុនចាស់ទៀតអាសម្ដីម៉ាក់ម៉ាហ្នឹងបានអារងដៃហ្នឹងវាលាយឲ្យឆាប់ហ្មងទៅអាញ៉ាណែពិតមែនហើយឬមួយចាំតែពួកយើងនេះស្លាប់ខ្លាយជាខ្មោចយាមខ្លាំងម្នាក់ម្នាក់នេះបានគាត់ព្រមបាត់ខ្លាំងដល់អសន្នអើយនឹកឡើងមួម៉ៅខ្លាំងហ្មងឯងកុំតែស្ដាយលុយហើយកុំតែមិនតន់ចប់ទេណាកុំអីខ្ញុំមិននៅឈឺចិត្តស្អិតទ្រូងជាមួយនឹងឃ្លាំងហ្នឹងទៀតទេមែនហើយ ឥឡូវបងមានណាគេយកទៅមិនដឹងថាមិនម៉ាឯងចាំមើលតែលទ្ធផលចេញមកបងមាននឹងកើតអាជំងឺកូវីដកូអីហ្នឹងពួកយើងទាំងអស់គ្នាត្រៀមខ្លួនគ្មានណាគេគេចផុតឯងគេយកទៅក្រុងទាំងអស់គេធ្វើអាស្អីអាលិតអាតលេសាហ្នឹងចាំមើលស្អីគេថាចាប់តាលេសាអាចាត់អីក៏ចាត់តែគេយកទៅក្រុងទាំងអស់ហ្នឹងគ្មានណាមួយរួចខ្លួនឯងចាំមើលទៅអឺមែនហ្នឹងអឺហើយចង់ឲ្យមកសត់បាត់ធ្វើអីបាត់ធ្វើអីគាត់ដៅកាហាយ មេវាមិនដែរនៅក្រោមពងទេបាននេះបានអញនិយាយបង្ខំឲ្យគេធ្វើការហ្នឹងឥឡូវគ្មានកម្លាំងកំហែងដល់ធ្វើការទៀតទេខំប្រឹងរកលុយអីមកឥឡូវយកមកមិនដែរចូលកប៉ាល់ឯងហ្នឹងចូលតែកប៉ាល់មេហ្នឹងណែឥឡូវបើសិនជាមេមិនព្រមបិទឃ្លាំងហ្នឹងទេយើងត្រូវធ្វើយ៉ាងណាឲ្យឃ្លាំងបិទដោយខ្លួនឯងត្រូវទេត្រូវអារឿងហ្នឹងហ៎ឥឡូវគ្នាយើងទាំងអស់គ្នាមិនបាច់នាំគ្នាខំប្រឹងធ្វើការទៀតទេចាំមើលមើលបានដែកហ្នឹងឯណាយកទៅលក់ឲ្យគេទៀត ហើយយើងនៅចាំមើលទេថាអ្នករងដៃឈួនឡាប់នឹងបើកដល់ពេលម៉ានទៀតចាំមើលមើលចាំមើលបាច់ឃើញអង្គុយអង្គុយហ្នឹងម៉ាមានណាគេនៅផងមកទៅរកកន្លែងអង្គុយឈួតឈួតផាត់មកហើយនៅអឺចាំតិចចាំតិចចាំតិច selfie មួយមើលអូហើយយ៉ាងដាស់ម៉ាសិនជប់អញញ៉ៃណាវ៉ៃ មទៀតសេហ្វីពាក់កាសមួយមើលអស់ប្រហែលកាសពាក់កាសទៀតថែមទៀតមកដល់ស្ដាយនេះហើយមិនឡំមកធ្វើការមកលួចខ្ជិលអញ្ចឹងហ៎ ត្រូវធ្វើតាមគោលការណ៍អ្វីដែលច្បាប់បានតាក់តែងមកមិនមែនមកអង្គុយធ្វើរកអត់ប្រយោជន៍ចឹងនោះទេបាត់តកែមកឃើញច្បាច់ជាផ្អើលក្លៀងខាននោះទេអូយណែមេដែរមកអើពួកខ្ញុំដែរមេមិនហ៊ានមកជុំជុំចឹងទេព្រួយខ្លាចជំងឺកូវីដស្អីគេនោះមែនទេអើមែនហើយថ្ងៃមុនហើឡើងចង់ដាច់ខ្យងងាប់គ្មានឃើញមុខតកែណាមកស្អីថ្ងៃហ្នឹងគ្រាន់អង្គុយស្ដាប់កាសលេងប៉ុណ្ណឹងតកែមកហើយនឹងនិយាយស្អីហ្នឹងហ៎ ក្នុងច្បាប់ការងារមានចាត់ចែងឲ្យពូអ្នកទាំងអស់ធ្វើរឿងអត់ប្រយោជន៍ចឹងដែរហ៎ហើយពូក៏ចឹងដែរពូចាស់ទុំជាងគេមិនតែពូធ្វើរឿងចឹងដែរមិនវាខុសទាំងណាធ្វើការអស់កម្លាំងខុសសម្រាប់ទីក៏បានដែរសម័យ Covid ចង់ឈប់ក៏បានដែរនេះតោះឃ្លាំងវាលេតតែល្អទៀតអូខាតមិនខាតចំណេញមិនចំណេញយើងកុំខ្វល់ សំខាន់កុំអោយតែយើងនេះស្ពាយកូវីដទៅផ្ទះវិញទៅបានទេអឺមិនដែរជួបប្រទេសហើយក៏អត់ដែរឃើញដែរលោកអើយអត់ដឹងតែកែម៉ាក់ស្អីទេបខំបុគ្គលិកឲ្យធ្វើការអត់ដឹងកូវីដគេផ្អើពេញប្រទេសហើយណែខ្ញុំប្រាប់ទៅបើសិនជាកន្លែងគេផ្សេងវិញណាគេដាក់ផ្លាកប្រឈប់បណ្ដោះអាសន្នគេមិនឲ្យធ្វើចឹងចឹងទេនិយាយទៅនិយាយទៅនិយាយទៅ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 ខ្ញុំមិនទទួលខុសត្រូវទេតើតើតើមកចង់យកលុយប៉ុណ្ណឹងមកចង់ជើងពួកយើងមែនអត់អើមែនហ្នឹងមកចង់កាត់ក៏កាត់ទៅងៃណាកុំគម្រាមតែរឿងកាត់កាត់កាត់ឯខ្ទេចត្មងហ្នឹងបិចបើកបិចស្អីធុញណានិយាយទៅលក្ខណៈថាសមវិជាណាកាត់សមវិជាហ្មងអើមកដេបោដេវិញអាបាច់ធ្វើការធ្វើអីឯងដល់ល្ងាចផ្ទះត្មងណាធុញណាអេស្ដាប់បត់នេះមើលប្រុសហ្នឹងរីឯងមើលអូប្រុសទៅដល់ចេះគេបងណា ព្រួតអឺប្រុសបកែនេះចង់អត់ការងារធ្វើឬក៏ចង់បើកប្រាក់ខែមកមួយគ្រប់ហាមួយរយៈនេះដូចជាខ្ជិលនឹងធ្វើការដល់ហើយណាហើយមកធ្វើការវិញមិនទាន់ម៉ោងទៀតអូយមេកែប៉ណ្ណឹងខាតប្រហែលមានមែននេះពួកខ្ញុំសរសៃមានកម្លាំងឯណា ធ្វើការតនម៉ោងរាល់ថ្ងៃនោះណាមួយបើសិនជាមេល្អប្រហែលជាពួកខ្ញុំមកធ្វើការតនម៉ោងឯង តែមេខ្លះមិនអញ្ចឹងផងហ្នឹងបើសិនជាខាងនេះបាត់ក៏គ្មានអីចម្លែកដែរជឿអឺណែបងស្រីមេកាខ្ញុំប្រាប់បងឯងឲ្យដឹងណាមេនៅលើហើយអាមេកាហ្នឹងគឺគ្មានដឹងខ្យល់អីទេខ្ញុំប្រាប់ឲ្យដឹងទៅបានតែបញ្ជាបានតែថាទេមិនដែលយកពីទុកលំបាករបស់បុគ្គលិកកម្មករទេបងឯងដឹងអត់ថាណែរោងដែកនេះបានធ្វើដល់ថ្ងៃហ្នឹងឲ្យសាយដល់សាក់ក្បាលណាក្បាលកម្មករទេ ហើយកូវីដគេផ្អាឡើងពេញប្រទេសហើយនៅតែមានកម្មករធ្វើសារណាដោយសារក្បាលអាកម្មករអស់ហ្នឹងណាស្រួលបួមួយខ្ញុំតិចហោះចិត្តណាស់ណោះកោតតែនាងនេះហាមាត់និយាយពាក្យនេះចេញមករួចកម្មករដូចជានាងនេះទៅដឹងអីខ្លះទៅហ៎អត់ដឹងអត់ដឹងស្អីណែបងអូនមានថកែផ្ដាំមកថាថ្ងៃក្រោយមុននឹងហូបអីឲ្យប្រយ័ត្នយ៉ាងតិចមួយរយៈដែលឈប់សម្រាកឈឺនេះខាតការងារច្រើនណាស់ណាដឹងទេសាមើលថែស្រួលបួល ស៊ីប្រយ័ត្នប្រយែងអាគ្នាឈឺឃ្លានសោះមើលថែស្រួលបួលមេមេមេមេស្អីក៏មេដែរខ្ញុំឈឺបន្ទាប់អត់ជាស្រួលបួលផងឥឡូវដាក់ការងារឲ្យខ្ញុំធ្វើទៀតហើយបើថ្ងៃមុនខ្ញុំកើតកូវីដមែនណាខ្លាំងនេះក៏គាត់ជាបានបាត់ទ្វារហើយហើយឲ្យកម្មករខ្ញុំខ្លាំងទាំងអស់ហ្នឹងបានចដេកផ្ទះស្រួលមិនខានទេចាំមើលឲ្យអាតកែហ្នឹងវាមកធ្វើកម្មនៅឯងមើលវាមិនដែរពួកយើងជាមនុស្សវើយមិនមែនជាសត្វធាតទេជួនកាលយើងក៏ត្រូវការសម្រាប់ពេញគ្នាដូចជាមេដែរ ដេកស្រួលតែអានេះមានច្រើននេះក្រវាដេកអត់បានទេហ៎ឥឡូវនេះម្នាក់ម្នាក់ដូចជារឹកធំខ្លាំងណាស់ណោះនិយាយស្ដីមិនដឹងលើក្រោមនោះទេអរគុណខ្ញុំទៅតែខ្ញុំមិនយករឿងនេះទៅប្តឹងមែនណាបងស្រីមេកាបងស្រីទៅប្តឹងទៅ បងស្រីនាំពាក្យហ្នឹងទៅប្រាប់ទៅព្រោះខ្ញុំនិយាយបាត់ចំហខ្ញុំមិនបានលាក់លៀមឯណាណែខ្ញុំប្រាប់បងឯងទៅធ្វើជាកម្មករគេកុំអាតកែនឹងវាមើងងាយបានពេកត្រូវតែចេះរើបំរាស់ខ្លួនឯងខ្លះផង ខួរក្បាលខ្ញុំអត់ដេកគិតហើយឯងថាគ្មានទេយុទ្ធធម៌សម្រាប់ពួកកម្មករដូចខ្ញុំហ្នឹងហើយបើសិនជាជំងឺមុននឹងវាឆ្លងទៅអាណាក៏វារើសដែរវាមិនមែនចិត្តតែឆ្លងឆ្លងនោះទេណាបងស្រីមេកាវាត្រូវហើយជំងឺវាមិនដែលឆ្លងលើអ្នកមានទេបើអ្នកមានវានៅតែក្នុងផ្ទះមិនដែលចេញទៅក្រៅផងជំងឺវាឆ្លងទៅលើអ្នកក្រដូចពួកយើងឯងដូចខ្ញុំចឹងឈឺមិនទៅបានស្រួលផងឥឡូវត្រូវមកធ្វើការទៀតឯង Thôi Thôi vậy mắt Sậy mê ca Bọn sậy mê ca Ai khượt ta ដឹងតែធ្វើការរកស្អីទៀតទេប្រយ័ត្នឆ្លងកូវីដស្លាប់ទាំងអស់គ្នាទេលុយពួកយើងអាចរកបាន តែជីវិតយើងស្លាប់ហើយมันអាចវិលល្ងាចទេវិញហើយមិញខ្ញុំបានមើល Facebook អីឃើញគេផ្សាយហើយអាជំងឺកូវីដស្អីគេហ្នឹងតែឆ្លងមកយើងហើយអាចតពូជទៀតអឺខ្ញុំលឺអ្នកចិត្តខាងខ្ញុំនិយាយយ៉ាងនេះថា ថាអាចជំងឺគឺកូវីដស្អីគេហ្នឹងអាការៈយ៉ាងបកាច់បកាច់ហើយចូលស៊ីដល់សួរទៀតណា ហើយបើចឹងនៅធ្វើការទៅអីទៀតមិនកុំនាំគ្នាឈប់ទៅណែតែចិត្តដល់ពេលទៅពិនិត្យស៊ូតស៊ូតនៅតែមួយជ្រៀងអីងាប់តែហ្មងអត់មានលុយគេចុះផ្សាយទេសំបីពួកសិល្បៈក៏ឆ្លងដែរបាទយើងអ្នកក្ររលុយទិញម៉ាស់ល្អពីម្បានហោះកាត់ឲ្យវាមិនឆ្លងមែនហើយមកយប់យប់ខ្ញុំលឺឡានសារ៉ែនរត់ទៅរត់មកងែវងែវងែវងែវដូចជាចង់មកយកពួកយើងមិនដឹងហីហើយបើចឹងពួកយើងនៅធ្វើស្អីទៀតអាមែនទេពួកខ្ញុំនាំគ្នាបាតកម្មហ្មងហ្នឹងមែនទេឃ្លាំងត្រូវតែបិទអឺអញ្ចឹងយើងត្រូវតែឈប់ធ្វើការទាំងអស់គ្នាមិនបាច់នៅធ្វើការធ្វើអីទៀតទេ ហើយឃ្លាំងហ្នឹងធ្វើម៉េចគេបាត់ទ្វារចោលតែយើងអត់ធ្វើការទេគឺដឹងតែគេអត់ដំណើរការនៅតែណែប្រយ័ត្នស៊ីស៊ូស៊ីអីអស់ណែងាត់ចោលកូនចោលចៅចោលម៉ែចោលឪណាអត់មានបានអាលុយប្រាក់ខែប៉ុណ្ណឹងយកទៅមើលជំងឺអត់ជាណាកូវីដខ្ញុំអត់ធ្វើឥឡូវមានណាគេនៅធ្វើខ្លះធ្វើហើយក៏ឈប់ទាំងអស់មកថាឈប់ទាំងអស់ឈប់ទៅហើយនៅនាំគ្នាទៅប្រាប់អ្នកក្រអ្នកក្រឈប់ឲ្យអស់ទៅឲ្យគេបិទឃ្លាំងហ្នឹងបិទអីហ្នឹងទៅណាមែនទេឃ្លាំងទៅទៅមែនទេហើយអ្នកទាំងអស់គ្នាចង់ធ្វើស្អីហ៎ ជាមេគេមិនត្រូវបែកខ្នងដាក់កូនចៅអញ្ចឹងទេរឿងដល់ដំណើរការនេះហើយថាកែនៅតែមកអើពើដាក់កូនចៅទៀតនេះបើពួកខ្ញុំមិនរើមរះទេថាកែមកជន់ពលិចពួកខ្ញុំអីឥឡូវវាលែងទុកខ្ញុំជាមេវាហើយមកតែចង់វាយស្មើមែនណាដោយសារតែពួកឯងអត់កណើតកំសាក់អញ្ចឹងបានជាធ្វើកម្មកោរបស់យើងហ្នឹងតាកែតាកែឯងកុំមើងងាយឌីលពួកខ្ញុំឲ្យសោះណា ឯងត្រូវដឹងថាតកែឯងមានបានរស់នៅស្រុកស្រួលរាល់ថ្ងៃដោយសារអ្នកណាគឺដោយសារកម្មករទាំងអស់ហ្នឹងឯណាមែនហើយតកែថាពូខ្ញុំប្រសាព្រោះតកែមិនមែនជាអ្នកបញ្ឈប់មុខនឹងជំងឺកូវីដទេមានតែពូខ្ញុំហ្នឹងឯងបញ្ឈប់មុខបើមួយថ្ងៃពីថ្ងៃតកែនៅក្នុងផ្ទះបិទចិត្តឈឹងហ្នឹងហើយបាញ់អាកោដូចជាមួយទឹកអញ្ចឹងយ៉ាងណាតកែត្រូវតែបិទឃ្លាំងបើមិនចឹងទេតកែណែអាចចង់យ៉ាងម៉េចអាមានយ៉ាងម៉េចពួកខ្ញុំនៅប្រមូលទាំងអស់គ្នាមកធ្វើបាតកម្ម ថកែត្រូវបើកប្រាក់ខែខ្ញុំទាំងអស់ព្រោះពួកខ្ញុំទាំងអស់គ្នានេះធ្វើការទាំងឈឺទាំងជា សង្ឃឹមថាថកែមិនកាត់ប្រាក់ខែខ្ញុំទេណាបើយើងដឹងថាពួកឯងចរិតចឹងណាយើងអត់ហៅយកមកធ្វើកម្មករយើងទេពួកកម្មករវិញបងបើពួកខ្ញុំដឹងថាតកែចរិតអន់អញ្ចឹងក៏ពួកខ្ញុំមិនមកធ្វើការជាមួយដែរមែនហើយខ្ញុំមកបើខ្ញុំដឹងថាតកែចរិតខោបដោយរងថ្ងៃហ្នឹងខ្ញុំសុកចិត្តទៅធ្វើការជាមួយមិត្តភក្តិខ្ញុំវិញគេចរិតល្អជាងតកែឆ្ងាយណា ណែកុំមកនាំភ្លើងណាគាត់នៅបាត់ឃ្លាំងណាវាថៃវាប៉ះពាល់ដល់ណាប៉ះពាល់ដល់ណាបើសិនជាពួកអាចឈប់ធ្វើការទាំងអស់ណាឃ្លាំងយើងមិនត្រូវបាត់ហើយបានលុយណាចូលឃ្លាំងហើយអីវ៉ាន់គ្រឿងសំណង់ទាំងអស់ហ្នឹងយកទៅប្រើប្រាស់មិនអាសម័យនេះគេផ្អាកហើយមានអាគេមកទិញទៀតទេគេផ្អាកអញ្ចឹងគេផ្អាកផ្អាកទៅតែយើងនៅលក់ បើសិនជាគេមានគេមកទិញយើងក៏បាយគ្រប់ពាក់មកឲ្យគេទៅវារួចហើយចុះបើសិនបាត់ឃ្លាំងមានលុយណាចូលឃ្លាំងយ៉ាងហោចណាក៏បានដៃសាងសង់ស្ពានសាងសង់សាលាសាងសង់វត្តវាមិនមានប្រយោជន៍ជាងបើអញ្ចឹងតកែឆាប់ធ្វើម្នាក់ឯងទៅពួកខ្ញុំមិនធ្វើជាមួយតកែទេត្រូវហើយទៅទៅទៅទៅទៅឆាប់នាំគ្នាចាញ់ទៅទៅតែតកែចាំសម្ដីពួកខ្ញុំទុក រវាងបិទឃ្លាំងដោយស្រួលនឹងពួកខ្ញុំធ្វើបាតកម្មកែរេះយកមួយទៅទៅនាំគ្នាទៅនាំគ្នាទៅខ្ញុំក៏មិនចង់នៅដែរលោកកែមកហើយឥឡូវយើងគិតមកទៀតលោកផារឿងនេះខ្ញុំក៏មិនដឹងដែរតកែ លោម៉ែវានិយាយថាឡានហ្នឹងខ្ញុំលួណាព្រោះឲ្យឃ្លាំងយើងពងតែពិបាកយេថាម៉េចឲ្យបិទឃ្លាំងចុះបើបិទឃ្លាំងកម្មករយើងបានការងារណាធ្វើណែបងប្រាប់អារឿងឡានហ្នឹងពេលដែលចប់កូវីដគង់តែយើងទិញវិញបានទេសំខាន់ទេឃ្លាំងយើងឪពុកត្រូវការលុយអត់ដឹងទេយ៉ាងណាយ៉ាងណាក៏បងត្រូវទៅលួដែរ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 ខាងឃ្លាំងខ្ញុំកំពុងដុតដៃដុតជើងហើយយ៉ាងណាយ៉ាងណា លោកជួយកំងដៃខ្ញុំផងមែនតើអត់ទេលោកដឹងហើយថាឥឡូវនេះកូវីដកំពុងតែផ្ទុះខ្លាំងកម្មករក៏គ្មានកម្លាំងចិត្តមកធ្វើការទៀតលោកឯងបិទការសាងសង់សិនទៅលោកបើសិនជាលោកបញ្ឈប់ការសាងសង់កម្មករគ្នាបានឲ្យធ្វើវាដោយទាំងកម្មករខ្ញុំដែរនេះលោកឯងកុំតរ៉ៃតរ៉ៃពេកមិនបានគឺមិនបានហើយ ការងាររកស៊ីកំពុងតែរែងស្ទះលោកឯងបំបត្តិឡើងសិនទៅចាំស្ងប់កូវីដចាំធ្វើទៅបើលោកហ៊ានតែប្រថុយវានេះថាមិនថាឡងចង់ជាមិនខានលោកលោកឲ្យខ្ញុំបិទឃ្លាំងណាកម្មករខ្ញុំច្បាស់ជាដាច់បាយងាប់មិនខានទេឥឡូវចាត់ទុកថាលោកជួយខ្ញុំម្ដងចុះណាខ្ញុំនៅសល់តែលោកម្នាក់ទៀតទេមែនតា តែលោកត្រូវតែសន្យាជាមួយខ្ញុំធ្វើឲ្យលឿននឹងខ្ញុំ តែបើកូវីដផ្ទុះខ្លាំងជាងនេះខ្ញុំមិននឹងធានា ថាបន្តឲ្យលោកសាងសង់ទៀតទេបើមិនប្រឹង បើសិនជាឃ្លាំងមានបញ្ហា កម្មករយើងច្បាស់គ្មានប្រាក់ខែគ្រប់គ្រាន់ទេ ដែរឃ្លាំងត្រូវបានបិទហ្នឹងមិនអញ្ចឹងណាយើងប្រហែលជាបានដេកស្រួលហើយមិនអញ្ចឹងហើយយើងនៅតែផ្ទះអត់ចេញទៅណាអញ្ចឹងហើយយើងអត់នៅឆ្លាតឆ្លងកូវីដទេមិនអញ្ចឹងត្រូវហើយពេលនេះពួកយើងបានទលេងគ្រួសាររបស់យើងនៅអសកំណើតហើយហើយលុយនេះយើងអាចចាយក្រន់រហូតដល់ពេលដែលឃ្លាំងយើងបើកវិញហើយទីបំផុតណាខ្ញុំលេងទ្រាំទ្រាំពាក់ម៉ាទាំងកើតហើទៀតហើយត្រូវតែបោះចោលចេះ នេះបើយើងមិនលេងធေါ်ក្តៅដាក់អតកានឹងទេប្រហែលជាយើងមិនបានឈុំគេនឹងឯងទេពិតមែនហើយល្មមដល់ពេលយើងសម្រាប់អើយព្រោះយើងធ្វើការមករដូវកូវីដហ្នឹងហើយពិតមែនហើយខ្ញុំសូមសួរដល់អ្នកគ្នាឲ្យត្រង់ទៅចោះប្រសិនបើចាយលុយនេះអស់កូវីដមិនទាន់ស្ងប់ហើយឃ្លាំងមិនទាន់បាបតើអ្នកទាំងអស់គ្នានេះមានប្រាក់ឯណាមកទ្រទ្រង់ជីវភាពប្រចាំថ្ងៃទៅ កុំស្មានឲ្យសោះណាថាឃ្លាំងបិទថ្ងៃនេះហើយស្អែកឡើងបើកដំណើរការធម្មតានោះ ពួកយើងគឺជាអ្នកក្រគឺត្រូវការប្រើកម្លាំងធ្វើការដើម្បីយកលុយតែគេជាតកែឬក៏មេនោះគេត្រូវការប្រើ ទាំងបញ្ញានិងកម្លាំងនេះអ្នកទាំងអស់គ្នាកុំគិតអីសោះណាថាតកែគាត់មិនគិតគូរពីបញ្ហាកម្មករនោះគ្រាន់តែរឿងខ្លះពួកយើងនេះមិនដឹងនឹងមិនយល់តែប៉ុណ្ណោះមេកានិយាយខ້ອຍអតកែហ្នឹង វាមិនដែលធ្វើស្អីផងហ្នឹងថ្ងៃមួយថ្ងៃរកតែបញ្ហានឹងវិជាឲ្យពួកយើង ជាកម្មករធ្វើការគ្រប់ពេលទាំងអស់មែនទេនេះនេះមិនគិតផងទេអីថាគាត់មានហេតុផលរបស់គាត់នោះខ្ញុំឃើញគាត់ណាមមាញឹកខ្លាំងណាស់បញ្ជីបងរាប់រយចុងខែ ទូរស័ព្ទខលមករាប់រយខ្សែបញ្ហាកើតឡើងជាបន្តបន្ទាប់តើគាត់មានពេលណាដែលអើពើពីពួកយើងនោះពេលដែលពួកយើងមានបញ្ហា គឺតកែដោះស្រាយឲ្យចុះពេលដែលតកែមានបញ្ហាអ្នកណាជាអ្នកជួយដោះស្រាយទៅហើយអារឿងកូវីដហ្នឹងក៏ដូចគ្នាដែរមកពីតកែគិតគូថាកម្មករនេះគ្មានអង្គច្រកឆ្នាំងទើបតកែមិនបាត់ឃ្លាំងនេះតែអ្នកទាំងអស់គ្នានេះវិញមិនដឹងជាគិតស្អីទៅក្នុងខួរមានតែរឿងអាត្មានិយមតែប៉ុណ្ណោះហើយអ្នកទាំងអស់គ្នា មានដឹងទេខ្ញុំបានស្ដាប់ឮតកែនិយាយទូរស័ព្ទជាមួយប្រពន្ធគាត់គឺគាត់ប្រុងលក់ឡាននិងលក់របស់របរដើម្បីយកប្រាក់មកផ្គត់ផ្គង់ពួកយើងនេះ នៅពេលដែលឃ្លាំងគ្មានទំនិញចេញណាអ្នកទាំងអស់គ្នាសប្បាយអខ្លាំងណាស់មែនទេតែថៅកែក៏មិនសប្បាយអជាមួយពួកយើងទាំងអស់គ្នាទេទេឥឡូវឃ្លាំងត្រូវបានបាត់សំចិត្តអ្នកទាំងអស់គ្នាហើយមែនទេហុយ មានកាយហ្នឹងហ่ะខ្ញុំមានអីឲ្យពួកឯងទៀតទេហើយខំចេញមកក្រៅទៅគេតិចឆ្លងកូវីដងាប់ថៅកែឲ្យពួកខ្ញុំសុំទោសផងណាលោកថៅកែថៅកែថៅកែកុំទុកពួកខ្ញុំចោលអីណាពួកខ្ញុំដឹងខុសហើយធ្លាប់គិតថាខ្លួនឯងក្រលំបាកក៏ពិតនេះដែលលំបាកនោះគឺថៅកែតែវិញទេដែលរេចពុនគ្រប់ការងារទាំងអស់នោះថៅកែពួកខ្ញុំធ្លាប់គិតខុសលើថៅកែគិតថាថៅកែនេះគឺជាមនុស្សអាត្មានិយម ប៉ុន្តែអ្នកដែលអាត្មានិយមគឺពួកខ្ញុំទាំងអស់គ្នាទេគិតតែសេចក្តីសុខខ្លួនឯងហើយក៏ធ្វើអ្នកដតីអត់ការងារដោយសារពួកខ្ញុំដែរលោកតកែពួកខ្ញុំទាំងអស់គ្នាចង់មកសុំលោកតកែធ្វើការវិញហើយពួកខ្ញុំទាំងអស់គ្នាសូមសន្យាថានឹងធ្វើការឲ្យល្អជូនលោកតកែហើយពួកខ្ញុំនឹងរក្សាអនាម័យការពារ COVID-19 ដូចជាពាក់ម៉ាស់ បាញ់អកលហើយនឹងរក្សាកម្លៀតពីគ្នាលោកតកែមិនធ្វើឲ្យ លោកតកែខកចិត្តពិបាកដូចលើកមុនទេមែនហើយលោកតកែពួកខ្ញុំសូមឲ្យលោកតកែអត់ទោសឲ្យខ្ញុំផងណា ពេលនេះពួកខ្ញុំដឹងកំហុសហើយគឺពីដើមមកគឺ បានលោកតកែនឹងហើយជាអ្នករ៉ាប់រងជីវិតពួកខ្ញុំចឹងហើយសូមលោកតកែអត់ទោសឲ្យពួកខ្ញុំផងណានេះពួកឯងដឹងអស់ហើយមែនទេ ថាខ្ញុំមិនដែរចោលពួកឯងទេធ្វើជាតកែគេមិនមែនស្រួលទេតាំងពីកូវីដនេះមកខ្ញុំប្រឹងណាគ្រប់នីតិប្រឹងដើម្បីអ្នកទាំងអស់គ្នាណាខ្ញុំខ្លាចអ្នកទាំងអស់គ្នាអត់មានការងារធ្វើដើរទាត់ខ្យល់អត់មានអីហូបចុកធ្វើជាមេគេខ្ញុំប្រឹងប្រែងអស់ហើយឆ្លងកាត់រឿងនេះមកបាទខ្ញុំដឹងច្បាស់ថាពួកឯងគិតអីមកលើខ្ញុំតែទោះជាយ៉ាងណា ក៏ខ្ញុំសប្បាយចិត្តដែរតែពួកអ្នកទាំងអស់គ្នាចេះភ្ញាក់ខ្លួនឈលតែអញ្ចឹងហើយខ្ញុំមានតែចាប់ពីថ្ងៃដែលពួកយើងដឹងថាមេរបស់យើងប្រឹងប្រែងយ៉ាងត្រដាប់ត្រដួងដើម្បីរកលុយផ្គត់ផ្គង់បាក់ប្រាក់ខែពួកយើងមកពួកយើងក៏ចាប់ដើមយល់ពីគាត់ ទោះបីជាចំនួនកូវីដក៏ដោយក៏ពួកយើងនៅតែបន្តធ្វើការធម្មតាដោយបែងចែកថ្ងៃគ្នាធ្វើការដោយមិនអមមានអ្នកធ្វើការច្រើនពេកទេនៅកន្លែងធ្វើការពួកយើងតែងតែពាក់ម៉ាស់រក្សាកម្លាតនិងសម្អាតដៃនិងលាងអាល់កុលជារៀងរាល់ពេលប្រសិនបើក្រុមហ៊ុនឬកន្លែងការងារអ្នកនៅតែបន្តដំណើរការហើយថែមទាំងមិនបានកាត់ប្រាក់ខែឬបញ្ឈប់បុគ្គលិកនោះទេ សូមអ្នកគោរពនិងស្រឡាញ់ក្រុមហ៊ុន និងស្ថាប័នការងាររបស់អ្នកព្រោះថាថ្នាក់ដឹកនាំក្រុមហ៊ុននិងកន្លែងការងាររបស់អ្នកបានសាកល្បងគ្រប់វិធីសាស្ត្រនិងយុទ្ធសាស្ត្រក្នុងការអបក្រសោបពួកអ្នកដើម្បីរក្សាស្ថិរភាពរបស់អ្នកនិងស្ថិរភាពក្រុមហ៊ុនទាំងមូលយើងរួមគ្នាប្រឆាំងនឹងមេរោគ COVID-19 តាមការណែនាំរបស់ក្រសួងសុខាភិបាល